នឹងហើយបងប្អូនក៏ពិតទៅរឿងស្នេហារបស់នាយ KA ជាមួយនឹងកញ្ញាចេញនឹងគឺបានចប់សពគ្រប់ហើយក្រោយទៅពីសម្រុះសម្រួលគ្នាព្រឹកមិញនៅដូចជាអឺប៉ុស្តិ៍រដ្ឋបាលចាក់អន្តរក្រមហើយ ភាគីសង្សងខាងហ្នឹងក៏បញ្ចប់ដោយ សន្តិវិធី បាទខាងប្រុសក៏បញ្ចប់ទៅដោយការពេញចិត្តឯខាងស្រីក៏ទទួលយកដោយការពេញចិត្តអញ្ចឹងបានន័យថាគូ គូសង្សារទាំងពីរនេះគឺពួកគាត់ចែកផ្លូវគ្នាដោយសន្តិវិធីហើយគឺมันមានបញ្ហាអ្វីតទៅមុខទៀតទេបាទន័យថាក្រោយទៅពីភ្យុះភ្លៀងបាទខាងប្រុសនឹងគាត់បានឡាយរៀបរាប់ពីទុកសោកពីការលំបាកផ្សេងផ្សេងដែលខាងស្រីកហប់ហៅអាចិញនឹងរត់ចោលគាត់ទៅមានអ្នកទី3អញ្ចឹងក្រោយទៅពីបញ្ហាហ្នឹងឥឡូវគឺដោះស្រាយគ្នាដោយសន្តិវិធីបាទន័យថាចប់សពគ្រប់ហើយរឿងហ្នឹងហើយចំពោះរឿងអាចិញស្អីណាដាក់ relationship ដើម្បីបញ្ឈឺអា នីយ KH ហ្នឹងក៏មិនមែនទេនឹងគាត់ជាការយល់ច្រឡំដើម្បីអីដើម្បីកុំឲ្យមានការចាប់អារម្មណ៍ថាគ្នានឹងនៅ single ទៀតក៏ពិតទៅដាក់ relationship នោះគឺដាក់ជាមួយនឹងត ploy ត ploy នោះដូចជាត្រូវជាពូឬក៏ពុកមីរបស់អាចេញនឹងទេអញ្ចឹងរឿងនេះគឺចប់ហើយវាអត់មានអីត្រូវបន្តទៅទៀតទេអញ្ចឹងបានថាពីដំបូងឡើយគិតថាយ៉ារឿងនេះដូចជាធំទៅធំទៅបើឃើញត ploy ឃើញអីគាត់អន្តរាគមតែមែនទៅមែនទៅអាចេញក៏ពិតទៅពូចង់រាប់អានមួយឯងណា តែបើសិនតាឯងនៅមកទាំងកងើចឹងទៀតអាហ្នឹងពូក៏ត្រូវត្រៀមកម្លាំងដើម្បីតបតបដែរអាហ្នឹងនិយាយមែនតែឥឡូវគ្រាមនោះគឺចប់ហើយបាទយើងអបអរសាទរពូគាត់ផងអឺអាចារ្យមែនអាចារ្យមែនអាចារ្យមែនចាប់ហើយចាប់ហើយអានោះទៅព្រឹកមិញព្រឹកមេដៃទទួលស្គាល់ទទួលបានន័យថាចប់សពគ្រប់អស់ហើយលែងមានបញ្ហានឹងកើតឡើងទៀតហើយហើយអឺរឿងជីវិតស្នេហានេះ KH ក៏សន្មតថាចប់ដោយបរិបូរណ៍ យើងខ្ញុំសូមគោរពជូនពរដល់អស់លោកលោកស្រីអ្នកនាងកញ្ញាឲ្យជួបប្រទេសតែពុទ្ធពរទាំង4ប្រការ គឺអាយុវណ្ណៈសុខៈនិងបដិភិនៈកំបីគ្លៀងគ្លៀតឡើយអានៅរឿងនឹងគឺចប់ហើយណាបាទចាំបានថាកុំចំណាយ ពេលតាមដានទៀតចប់ហើយចប់សពគ្រប់ហើយ អឺរីឯនេះក៏ទៅសួរអានទៅវាយអីស្មើនេះហ៎បើវត្តភ្នំគេបើកស្មើនេះប្រូចទៅឥឡូវហ្នឹងឯងល្ងាចមកគេទៅចប់ហើយចប់ហើយចប់ហើយហ្នឹងហើយបងបាន សួរវា ហើយបងបានឆាតហើយបានន័យថារឿងហ្នឹងគឺចប់មែនដោយអ្វីដែលវានិយាយអញ្ចឹងអញ្ចឹងបានន័យថាជីវិតរបស់វាពេលហ្នឹងគឺចាប់ដើមសារឡើងវិញហ្នឹងហើយប្រឹងប្រែងធ្វើការងារវានៅច្រើនណាស់ដែលនៅចាំវា ដល់ពេលអញ្ចឹងវា អត់មានអីត្រូវទៅបដោតទៅសោកសង្រេងអីទេ បងនិយាយមែនណាចឹងបានថាអានឹងរឿងគេផ្សេងរឿងមនុស្សប្រុសផ្សេងបងមិនដឹងទេណាតែចំពោះបងមួយមកជីវិតបងដាច់ខាតគឺបងមិនស្រក់ទឹកភ្នែកដោយសារស្រីហ្មង ក្រៅទៅពីម៉ែឪក្រៅទៅពីអីខ្លួនឯងអានោះក្នុងករណីថាឪពុកបងឬក៏ម្ដាយបងអានេះឧទាហរណ៍ណាគាត់មានគ្រោះថ្នាក់ឬក៏គាត់អឺទទួលមរណភាពអាហ្នឹងគឺបងស្រក់ទឹកភ្នែកមែនក្នុងនាមជាកូនដើម្បីសម្ដែងនៅកតញ្ញូតាធម៌ចំពោះអ្នកមានគុណតែបើឲ្យថាបងទៅស្រក់ទឹកភ្នែកចំពោះស្រី មីណាក៏ដោយអានេះគឺបងនិយាយឲ្យស្មោះត្រង់ហ្មងអត់មានថាទៅ ទឹកភ្នែកទៅទឹកសម្បោអីអូខ្ញុំឈឺចិត្តណាស់ខ្ញុំស្ដាយណាស់ដែលអូនក្បត់បងអត់មានទេនាងអញ្ចឹងបានថាបងមិនសូវជាបដោតទេ ចង់ខ្លាំងនោះវត្តភ្នំ4 5ម៉ឺនទេរើសមកឆ្លាញ់4 5នាក់ឲ្យឈោទៅរៀបជួគ្នាវាយមួយបើកឡានមកវិញធឹមតឹងហើយចង់ថែមមួយទៀតនោះត្រឡប់បែកផឹកកាហ្វេដើរទៅក្រោយមកផ្លេតទៅចេញមកវិញគិតលុយទៅផ្ទះទៅ វាអត់បែងឆ្ងាយផងចឹងបានថាបើសិនជាតាំងខ្លួនឯងជាកូនប្រុសដើមទ្រូង5ហាត់ណាកុំស្រក់ទឹកភ្នែកដោយសារស្រីអរេបងវាយអាវាយកដាថ្ងៃគេដល់យកងាប់អីតើថ្ងៃបន្តិចបងទៅវត្តភ្នំបន្តិចឮថាដូចមានមកថ្មីទីហ្នឹងមិនទាន់បានទៅមើលគេឲ្យមកមកថាមានមកថ្មីទីហ្នឹង នឹងហើយនឹកនឹកនឹកបងប្អូនមកមែនទៅនិយាយទៅបងខានឡាយកពេលមួយខែពេញហើយតាំងពីបាច់តាំងពីដាច់ account ដាច់ account អស់ពីរណា account មួយជិត 200k នឹងដាច់បាត់ហើយ account មួយទៀត 70k ទៅបាត់ហើយអានេះ account ថ្មីនេះ account ថ្មីចេះហ្មងអានេះទៅនឹងបកបកកេះទៅបកកេះយុបមិនដាក់ប្រើទេអត់តន់មានផុសអត់តន់មាន লাই អានេះគឺ লাই លើកទី1ហ្មងដោយសារអ្នកបងប្អូនពេកហើយណាមួយយប់នេះ final Europa League ផង Europa League លើយប់នេះដូចជាលេងនៅទីនៅប្រទេសប៉ូឡូញ Man U ប៉ះមួយ Villarreal បងប្អូនជឿជាក់មើលថា Man U ឬក៏ Villarreal លើកពាន Europa League យប់នេះបើមែនតែនទៅបងយក Man U ហើយទោះបីជាគ្រាប់បាល់មិនច្រើន តែនៅតែរំពឹងនៅតែជឿជាក់លើ Man U ហើយ UEFA Champions League នៅសល់3ថ្ងៃទៀតដល់ UEFA Champions League ឆាំពៀនមែនទេយកឲ្យ